បមានចំពោះអ្នកនៅតែដូចដែរតែអ្វីដែលកំពុងតែព្រួលប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងទោះបីជាចិត្តអ្នកផ្លាំងបដូរច្រើនដងក្ដីស្រឡាញ់ខ្ញុំនៅ លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចូលមកខាងផ្សេងអត់បង្កត់ក្តីស្រឡាញ់ឲ្យគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងពេលនេះភាពឯកាមានគ្រប់កន្លែងគ្មានអ្នកនៅ នឹកដល់ខ្លួនឯងភ្លេចស្រឡាញ់ខ្លួនឯងយូរមកហើយពេលវេលាតែយកអ្នកតាឆ្ងាយម្ដងម្នាក់ក្តីស្រឡាញ់ឲ្យអ្នកភ្លេចខ្លួនឯងអបអរក្តីសុខអ្នកទុកខ្លួនឯងចោល ខំផ្សេងអត់មកកត់ក្តីស្រឡាញ់អើយគេគ្រប់គ្នាតែបែបផ្លេចស្រឡាញ់ខ្លួនឯងមានក៏ដាំបាយឲ្យវាស៊ីរាល់ថ្ងៃហើយ តែ វាមិនចេះគិតឲ្យវាអត់បាយម្ដងទៅចាំមើលវាយ៉ាងម៉េចបងឡែនគិតទេថាខ្ញុំនឹងមានអារម្មណ៍ថាបងឡែនមហិមានៅក្នុងរឿងបែបនេះបើបងឡែនគិតបែបហ្នឹងបងឡែនគិតខុសហើយម៉ែ ម៉ែមិនទាន់ត្រត្រីទេលុយលោកនំណៃណាយើងចាំបានថាឯងមិនទាន់ឲ្យលុយយើងទេមីងមីងធ្វើអីហ្នឹងអូយណែគេបើស្រួលបន្តិចមើលនេះក្បាលមនុស្សណាទៅណាអូនស្រី នោះទេម៉ាឡេនឯងធ្វើចិត្តឲ្យតិចណាចេញទៅកុំមកប៉ះខ្ញុំបងជាបងស្រីអាក្រក់ស្រីមិនចេះស្រឡាញ់ខ្លួនកុំមកប៉ះពាល់ខ្ញុំខ្ញុំខ្ពើមរ៉ាបងខ្លាំងណាស់ហេតុអីក៏មិនព្រមកិច្ចហេតុអីបានជាបណ្ដាឲ្យគេរំលោភបែបនេះហើយបើគេដឹង ចាប់មកទៅຕົកនៅត្រង់ណា ស្រីកំមត្រូវគេរំលោភលើដល់ណាខ្មាស់គេដល់នឹងតែបងបងកំហៅខ្លួនឯងថាបងខ្ញុំគ្មានបងស្រីដែលមិនស្រឡាញ់ខ្លួនបែបហ្នឹងទេ thank you Ha ha ha! តុអីបានជាមិនព្រមចងចាំរឿងល្អល្អហេតុអីចងចាំតែរឿងឈ្កួតលប់បែបនេះទៅកើត គេលើកពីពាក្យថាខូចចិត្តហើយឯងនេះវាភ្លើក៏ភ្លើមិនម៉េចហ៎បណ្ដោយឲ្យគេរំលោភបែបនេះហើយឲ្យអញនេះយកមកទៅទុកនៅកន្លែងណាហ៎អូយម៉ែឲ្យខ្ញុំសុំតោ សំទោសហេមួយម៉ាត់ណាក៏សំទោសអាពាក្យសំទោសនេះអ្នកណាក៏គេចេះនិយាយដែរប៉ុន្តែឯងនេះវាធ្វើខ្លួនមិនល្អនៅនេះស្រុកខ្មែរណាឲ្យអញនេះជប់មុខទៅទុកនៅឯណាទៅបើគេដឹងថាកូនស្រីខ្លួនឯងវាអស់ខ្លួនបែបនេះតែវាមិនមែនជាកំហុសរបស់ខ្ញុំឯណាបែហេតុអីបានថាមិនមែនកំហុសឯងហាដើរភ្លើកណ្ដាលយប់បែបនេះមានផ្ទះមានសម្បែងតែមិនចេះចូលពីប្រលប់ភ្លើតែខ្លួនឯងនេះឲ្យប្រុសរំលោភ ហើយតែបន្ទោប្រុសហេហ៎មីកូនល្ងងម៉ែល្ងងដូចជាឯងនេះយើងរកលេខដាក់ឲ្យឯងមិនបានសោះហើយហើយហើយមិនក៏ធ្វើស្អីភ្លើភ្លើភ្លើភ្លើហ៎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 បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង មៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតក្ដីស្រឡាញ់ដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែដែរម៉ែដោយសារតែយើងនេះជាស្រីនឹងហើយតើបយើងនេះវាខ្មាស់គេជំនួសឯង យើងប៉ັດតែគ្មានជំរឿកន្លែងនេះផ្ទះខ្ទមមួយនេះវាមិនស័ក្តិសមជាមួយនឹងមនុស្សដូចជាឯងនោះទេហើយឯងនេះឈប់ធ្វើខ្លួនដូចជាមានប្អូនស្រីហាមយកប្អូនស្រីរបស់ឯងទៅប្រឡាក់ប្រឡូសនឹងអាភិបថប់ទីដែលឯងបានធ្វើនេះទេឯងយល់ទេហើយមិនថាជួបនៅកន្លែងណាទីណាក៏ដោយជួយនៅឲ្យឆ្ងាយឆ្ងាយ chẳng ហោចណាស់ក៏បីជំហានដែរ ព្រោះវាអាចការពារពីក្លិនអាក្រក់ដែលកាត់ឡើងដោយសារតែភាពល្ងងខ្លៅរបស់អញនេះតើអញយល់ទេហាយើងពិតជាគ្មានជំរឿនកន្លែងនេះផ្ទះខ្ទមមួយនេះវាមិនស័ក្តិសមជាមួយនឹងមនុស្សដូចជាអញនោះទេ ហើយអញឈប់ធ្វើខ្លួនដូចជាមានប្អូនស្រី ហាមយកប្អូនស្រីអញទៅប្រឡាក់ប្រឡូសជាមួយនឹងភាពថោកទាបដែលបានធ្វើទីយល់ទេហើយមិនថាជួបនៅកន្លែងណាទីណាក៏ដោយជួយនៅឲ្យឆ្ងាយហោចណាស់ក៏បីជំហានព្រោះវាអាចការពារពីក្លិនអាក្រក់ដែលកាត់ឡើងដោយសារភាពល្ងងខ្លាំងរបស់ឯងនេះយល់ទេម៉ាលីនពុកម៉ែគាត់យ៉ាងម៉េចហើយបានហើយ កុំចូលមកចិត្តបងបងប្រឡាក់ពណ៌មនុស្សដូចបងនេះឯងមិនសមនៅចិត្តទេនេះបងលើថាឯងត្រៀមចូលមហាវិទ្យាល័យមែនទេឯងមានលុយបងសាលាហើយនៅម៉ែថារកលុយមិនទាន់បាន ខ្ញុំប្រហែលជាត្រូវពន្យាពេលរៀននៅឆ្នាំក្រោយកុំពន្យាពេលអីវាខាតបើគ្មានលុយរៀនចាំបងអើយធ្វើអ្នកកក់សក់ឲ្យគេដូចជាបងហ្នឹងឯងដែលមានលុយបងសាលាឲ្យខ្ញុំរៀននោះអញកុំបារម្ភធ្វើជាអីក៏ដោយហើយកុំបាច់ខ្វល់ថាលុយនឹងបានមកពីណាអញខ្វល់តែពីរឿងរៀនទៅបានហើយយល់ទេ ចំណែករឿងលុយកាក់នោះទុកបងជាអ្នករក ណែរកលុយអញគិតថាស្រួលឬក៏ពិបាកពិបាកណាស់បងខ្ញុំមិនឃើញថាស្រួលត្រង់ណាទេ តែខ្ញុំពិតជាត្រូវការលុយចាំបាច់ពិតមែនចាំបាច់ដល់ថ្នាក់ហ៊ានដែរទេហ៊ានគ្រាន់តែថែមម៉ោងកក់សក់24ម៉ោង មកប៉ុណ្ណឹងក៏ត្រូវចាប់បាយហ៊ានដែរហើយអញនេះពិតជាក្មេងដូចជាមុខមាត់អញពិតមែនលុយស្រួលរកតែវាមិនមានវិធីច្រើនទេគ្រាន់តែត្រូវការការលះបង់ខ្លះតែប៉ុណ្ណោះតែសំខាន់លុយដែលឯងប្រាប់ក្តែងក្តែងថាសំខាន់តើសំខាន់ប៉ុណ្ណាវាសំខាន់ដល់ថ្នាក់ថាឯងនេះហ៊ានលះបង់របស់ខ្លះ ដែរម៉ែចែកឲ្យអញដែរអត់ចែកចែកពីម៉ែអញ្ចឹងអបងអើមនុស្សគ្មានចំណេះដូចជាយើងនេះណាតែធ្វើការកន្លែងណាក៏គេមិនយកហើយបើយកក៏គេឲ្យប្រាក់ខែតិចដែរតែអាការងារលោកគេម៉ែនឹងណាវាងាយស្រួលសំខាន់គឺស្រួលបានលុយតែម្ដង មិនអាចទេ ខ្ញុំមិនអាចធ្វើបែបនេះបានទេគឺលោកមុខគ្រួសារមិនខាន់ទេណាបងស្រេចចិត្តណែបាននិយាយរឿងមុខមាត់ហ្នឹងណាតើមានអង្គហោះចូល ឆ្នាំងឯងហូបរាល់ថ្ងៃទៅចាំគិតតែបើគិតរឿងមុខមាត់ជ្រុលរហូតគ្មានអង្គច្រកឆ្នាំងបែបនេះយើងគិតថា ឯងគួរតែគិតឡើងវិញហើយណាឡៃវាមិនមែនអំពើល្អទេឯងនេះតែប្លន់គេមែនទេបានជាថាវាមិនល្អហើយនាងឯនាងចិត្តដាច់បាយហើយនៅគិតរឿងភ្នែកគេមាត់គេទៀតហើយថុញណាឈប់និយាយឈប់អីហើយខ្ជិលណាទៅរកមួយពីរបីអ្នកវិញល្អជាង ជាដល់ពេលដែលខ្ញុំត្រូវបំពេញបន្ថែមកាតព្វកិច្ចជាបងដើម្បីបំពេញក្តីសម័យរបស់ខ្លួនឯងហើយវាប្រហែលជាផ្លូវតែមួយគត់ដែលបងស្រីល្ងងដូចជាខ្ញុំនេះត្រូវលះបង់ខ្លះហើយបើជ្រុលថាខ្លះជាមនុស្សស្រីដែលខ្វះភាពស្អាតស្អំក្នុងនាមជាមនុស្សស្រីក៏ដោយក៏បងគួរតែឆ្នៃវាឲ្យមានប្រយោជន៍ជាងនេះមែនទេព្រោះអីការលះបង់របស់បងចំពោះឯង វានឹងមិនរំភើបស្មាននឹងឃើញស្នាមញញឹមរបស់ឯងនៅក្នុងថ្ងៃរៀនចប់នោះទេព្រោះតែបងស្រឡាញ់ឯងម៉ាលីន កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង មីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ខ្លះធ្លាប់ជួបនៅលើក្រែដែលមានមនុស្សប្រុសម្នាក់មនុស្សស្រីម្នាក់វាគួរតែជាថ្ងៃដែលមានក្តីសុខបំផុតនៅក្នុងជីវិតនេះតែខ្ញុំបែរជាមានអារម្មណ៍ឈឺចាប់ជាងធ្លាក់នរកទាំងរស់ទៅទៀតតែវាក៏ជារឿងដែលខ្ញុំគួរធ្វើហើយជារឿងតែមួយគត់ដែលខ្ញុំអាចធ្វើបានមែនទេ ធ្វើឲ្យបងមានក្តីសុខខុសពីស្រីដែលបងធ្លាប់ជួបវាទោះតែស្នាមនេះបន្តិចបើសិនជាគ្មានស្នាមនេះអូននឹងក្លាយជាមនុស្សស្រីដែលស្រស់ស្អាតជាងគេសម្រាប់បងហើយ ថ្លៃដែលអូនចំណាយទាំងពេលវេលាសម្រាប់បងយប់នេះ។ បងឡែនជាបងស្រីរបស់ខ្ញុំមែនទេចាបងគឺជាបងរបស់ឯងមិនក៏សួរបងបែបនេះអញ្ចឹង បានជាសំឡឹងមើលបងបែបនេះសម្លៀកបំពាក់មិនអាចឆ្លប់បញ្ចាំងពីមនុស្សបានទេបងគ្រាន់តែចង់ប្រែកាយខ្លះបងមិនចង់ធ្វើបងពីមុននោះទេនេះនេះបងឲ្យឯងណាឯងយកទៅបងសាឡាទេ ប្របងលើមកថាគេចិត្តបិទលេងឲ្យបងលុយហើយត្រូវទេលុយច្រើនយ៉ាងនេះបងបានវាមកពីណាគឺបានមកពីធ្វើការហ្នឹងឯងធ្វើការជាជាងអត់សក់កក់សក់អីហ្នឹងឯងហេតុអីក៏មានលុយរាប់លានបែបនេះណែឯងនេះកុំគិតរឿងអត់ប្រយោជន៍ច្រើនពេកមើលឯងគួរតែគិតរឿងណាដែលមានប្រយោជន៍គឺរៀននោះអីហើយក៏មិនចាំបាច់គិតថាលុយនេះវាចេញមកពីប្រភពណាដែរ សំខាន់វាអាចជួយសម្រេចបំណងប្រាថ្នារបស់ឯងត្រូវទេហើយចុះស្នាមនៅលើកបបង នេះ គឺជាស្នាមអីអូគឺបងខ្យល់នេះមិត្តភក្តិគេចាប់ខ្យល់ឲ្យនឹងណា បងរវល់នឹងការងារច្រើនពេកហើយបងនេះក៏លួចគេមកដែរការងារបងច្រើនខ្ញុំចាំកក់សក់ច្រើនណាស់សំខាន់ឯងត្រូវតែខំប្រឹងរៀនបងស្រឡាញ់ឯងខ្លាំងណាស់ណា ទេនេះចេះនិយាយគ្នាមិនមែនតម្លៃនេះទេណាគួរអស់សំណើចណាស់ខ្លួនមិនស្អាតថែមទាំងមានស្នាមលើខ្លួនទៀតហើយមិនមិនជាស្រីកមុំទេមែនទេអញ្ចឹងចង់បានតម្លៃដែលនិយាយគ្នាមិនបានទៅនេះចង់និយាយថាយ៉ាងម៉េចហ្នឹងអេតិចជាមានបញ្ហាមកនេះ សំលេងខ្ញុំខ្លាំងប៉ុណ្ណឹងហើយនៅស្ដាប់មិនយល់ទៀតថាខ្ញុំចង់និយាយមានន័យថាម៉េចថោកទៀតហើយចុះនាងនេះថ្លៃធ្នូប៉ុណ្ណាទៅ បានជាមករកស៊ីលក់ខ្លួនបែបនេះមុននឹងថាឲ្យគេណាលៀងខ្លួនឯងឲ្យជ្រះសិនទៅលោកក៏ដូចគ្នាបើលោកថ្លៃធ្នូមិនមែនក្បាត់ប្រពន្ធក៏មករកស្រីក្រៅបែបនេះទេមែនហើយ ព្រោះយើងដឹងខ្លួនថាយើងនេះវាថោកទាបទើបយើងមករកស្រីថោកទាបដូចជានាងឯងនេះព្រោះយើងដឹងថាស្រីលក់ខ្លួនដូចជានាងឯងមិនចង់បានអ្វីក្រៅពីលុយទេទោះបីជាយកខ្លួនទៅប្តូរនឹងប្រុសរាប់រយក៏ដោយ Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង ធូមៀលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត នហើយខ្ញុំបដូរខ្លួនលោកកិត្តិយសជា មនុស្សស្រី គឺដើម្បីតែលុយទៅហើយប៉ັດជានឹកណាបងតែចុះសុខសប្បាយតាមផ្លូវណា បាទបាយបាយមានម្ដងណាដែលខ្ញុំសុំឲ្យបង ជួយមិនចាំបាច់ឲ្យសុំនោះទេ ជាបងគឺសប្បាយចិត្តខ្លាំងណាស់បើសិនជាបងអាចលះបងសម្រាប់ឯងបានលះបងលះបងអញ្ចឹងឯងនេះបងគិតថា ធ្វើខ្លួនឯងអញ្ចឹង មិនហេមានណាស់មែននេះលក់ខ្ញុំមិនចង់និយាយទេព្រោះវាថោកទាបពេកតែបងក៏ថោកទាបដើម្បីតែឯងអូនេះបងចង់ទម្លាក់កំហុសថាបងធ្វើអញ្ចឹងដោយសារតែខ្ញុំហ៎បងមិនមែនចង់មានន័យបែបហ្នឹងទេណា ជួយនៅឲ្យឆ្ងាយពីខ្ញុំបន្តិចព្រោះក្លិនបងនេះវាអាក្រក់លើសពីអ្វីដែលខ្ញុំគិតខ្ញុំមិនដែលសុំឲ្យបង ធ្វើរឿងទាំងអស់ហ្នឹងដើម្បីតែអនាគតរបស់ខ្ញុំទេបងយល់ទេ បងមិនបាច់លះបង់ទៀតទេបើសិនជាបងនៅតែបន្តធ្វើរឿងបែបនេះទៀតយើងមិនបាច់ជាបងប្អូននឹងគ្នាទៀតទេព្រោះខ្ញុំគ្មានបងស្រីជាស្រីផ្កាមាសស្រីរាត្រីបែបហ្នឹងទេ បងចង់អត់ថាខ្ញុំខ្មាស់គេបងក៏មកតាមខ្ញុំទៀតខ្ញុំឃើញមកបងពេលណាខ្ញុំនឹកឃើញរឿងកខ្វក់ដែលបងធ្វើលើក្រែជាមួយនឹងមនុស្សប្រុសទាំងនោះខ្ញុំខ្ពើម នៅឲ្យឆ្ងាយពីខ្ញុំតិចទៅក្លិនរបស់បងវាអាក្រក់ជាងអ្វីដែលខ្ញុំគិតខ្ញុំមិនដែលសុំឲ្យបងធ្វើអំពើអសិលធម៌បែបនេះ ដើម្បីតែអនាគតខ្ញុំទេ បងយល់អត់ឈប់លះបងតាព្រោះខ្ញុំរំភើបចិត្តហើយបើនៅតែធ្វើបែបនេះទៀតមិនបាច់ក្របគ្នាជាបងប្អូនទេព្រោះខ្ញុំមិនដែលមានបងស្រីជាស្រីផ្កាមេស្រីរាត្រីទេយល់អត់ថាខ្ញុំខ្មាស់គេ Ha ha. ហេតុអីហេតុអីក៏ឲ្យខ្ញុំកាត់មករួមពោះជាមួយនឹងបងហេតុអីទៅហេតុអី បងអញទៅធ្វើរឿងមិនគួរឲ្យធ្វើខ្ញុំគ្មានលុយបង់សាលាជារឿងរបស់ខ្ញុំពួកជាងមានខ្លួនពីរផ្សេងគ្នាហេតុអីក៏ត្រូវធ្វើបែបនេះក្រែងឯងក៏ដឹងថាបងគ្មានចិត្តចង់បំផាក់បងឯងនោះទេបងគ្រាន់តែចង់ជួយឯងតែប៉ុណ្ណឹងចង់ជួយប្អូនដែលទៅធ្វើជាស្រីលោកខ្លួននឹងមែនទេដែលខ្ញុំធ្លាប់មានចំពោះអ្នកនៅតែ ប្រែគឺក្ដីស្រឡាញ់អ្នកតែម្ដងទង្វើល្អល្អដែរខ្ញុំធ្លាប់ធ្វើខ្ញុំ មិនចង់បានការតបស្នងឆ្លាញ់នឹងអញធៀមមកមីខ្លែងមីកូនថប់ធៀមមីកូនថប់ខ្លែងម៉ែវាម៉ែវាម៉ែវាចុះសិនអូ វាគ្រាន់តែជាចំណែកលើដែលបានកើតនៅក្នុងផែនដីនេះតែប៉ុណ្ណោះមកធ្វើអីបានអំក្តៅក្រហាយដល់អ្នកដទៃបែបនេះនោះណានៀងហេតុអីក៏ជួយខ្ញុំបែបនេះមនុស្សចង់ស្លាប់ហេតុអីក៏មិនបំពេញបំណងគេ ដីសុខនៅត្រង់ណាសូមបីបិញភ្នែករងសូបិញល្អម្ដងក៏មិនជួពេលថ្ងៃត្រូវរំកិនពីរឿងអាក្រក់រហូតដល់ពេលយប់ឡើងក៏ជួនឹងសូបិញអើក្រំមិនចេះចង់